បាទសួស្តីអឺពុកម៉ែបងប្អូន បាទខ្ញុំបានដើរថតអឺទិដ្ឋភាពអឺជុំវិញប្រាសាទសានពូវាំងបានច្រើនគូសំហើយឥឡូវខ្ញុំចាប់ដើមធ្វើសេចក្តីអត្ថាធិប្បាយទៅលើប្រាសាទនឹងខ្លះខ្លះអញ្ចឹងយើងនិយាយអំពី ការកសាងរបស់ប្រាសាទអញ្ចឹងប្រាសាទនេះគឺជាក្រុមប្រាសាទនៃក្រុមប្រាសាទភ្នំជីសូ មានក្រុមប្រាសាទភ្នំជីសូ ដែលកសាងដោយព្រះបាទសូរិយវរ្ម័នទីទី1ជាលើលើបាទហើយរចនាបថជាមួយនឹងប្រាសាទភ្នំជីសូចឹងប្រាសាទភ្នំជីសូ គឺជារចបតរចនាបថបាពួនដូចគ្នាអញ្ចឹងហើយប្រាសាទនេះកសាងដោយថ្មឲ្យខ្លះពុកម៉ែបងប្អូនតាមពុកម៉ែបងប្អូនបានមើលវីដេអូមិញហ្នឹងហើយគឺប្រាសាទនេះគឺកសាងដោយបាទថ្មបៃក្រៀមតែថ្មបៃក្រៀមឯង ថ្មបាយក្រៀមយកធ្វើជាសសរផ្អោបយកធ្វើជាអឺជញ្ជាំងនៃប្រាសាទហើយនឹងគ្រឹះនៃគ្រឹះពុកម៉ែបងប្អូន គ្រឹះគ្រឹះនៃប្រាសាទមួយទៀតថ្មអឺអឺថ្មភក់បាទថ្មភក់គឺគេយកធ្វើជាផ្ដែផ្ដែអារូបខាងលើខាងលើយើងនេះខាងខាងលើនេះយកធ្វើជាផ្ដែណា ធ្វើជាផ្ដែហើយឆ្លាក់ជាចម្លាក់ចម្លាក់ខ្លះក៏បាត់បង់ចម្លាក់ខ្លះក៏នៅលក្ខណៈរស់រវើកតាមសម័យកាលរបស់គាត់នេះសម័យកាលរបស់ចម្លាក់ហ្នឹងហើយនឹងថ្មហ្នឹងអញ្ចឹងអឺអ្នកនរគ្នាថ្មបៃខៀមអឺថ្មបៃខៀមនិងថ្មថ្មភក់បាទថ្មបៃខៀមថ្មភក់នេះអឺនេះនេះអានេះចេះគេហៅថ្មថ្មភក់នេះថ្មភក់ អឺបន្តមកខ្ញុំចង់និយាយអំពីថ្មបាយក្រៀមនិងថ្មភក់បាទថ្មបាយក្រៀមតែប៉ុតថ្មបាយក្រៀមគេការកសាងប្រាសាទគេរកឃើញតាំងពីសម័យចិនឡាថ្មបាយក្រៀមគេរកឃើញតាំងពីសម័យចិនឡាណោះបាទអញ្ចឹងនៅសម័យចិនឡាណាគឺភាគច្រើនគេកសាងយកអាថ្មបាយក្រៀមនឹងធ្វើជាគ្រឹះប្រាសាទហើយជញ្ជាំងភាគច្រើន ធ្វើអំពីអឌុតប៉ុន្តែអឌុតវាខុសពីសម័យអង្គរអឌុតអឌុតនៅសម័យចិនឡា គឺធំធំធំធំហើយវែងវែងបាទសម័យអង្គរសម័យចាប់ពីសម័យអឺ sorry អឺពីសម័យជ័យវរ្ម័នទី2ចុះមកមានសូរិយវរ្ម័នទី1អញ្ចឹងតាគឺភាគច្រើនអឺអត់រាំងទូចណាអត់រាំងទូចប៉ុន្តែនៅតែគ្រឹះនៃគ្រឹះគ្រឹះអីគេ គ្រឹះប្រាសាទកសាងដោយថ្មបៃខៀមដដែលអឺនៅសម័យចិនឡាភាគច្រើនអឺថ្មភក់គេអត់សូវយកមកប្រើប្រាស់ទេភាគច្រើនគេយកតែធ្វើជាផ្ដែរជាស៊ុំស៊ុំជាស៊ុំស៊ុំនៃនៃផ្លូវចូលផ្លូវចូលហើយនឹងនេះចេះចេះអានឹងហៅថ្មភក់ហើយតោះអូខេពុកម៉ែបងប្អូនឥឡូវខ្ញុំចង់បញ្យល់អំពីថ្មភក់ តើថ្មភក់មានន័យយ៉ាងដូចម្ដេចហើយនឹងអឺអឺសុំគួយតិចហាងហន់តិចហើយអឺបើសិនជាខ្ញុំនិយាយហាងតដិតសុំពុកម៉ែបងប្អូនកុំប្រកាន់អីដោយសារវាហាងហន់ហើយថតម្នាក់ឯងទៀតនិយាយម្នាក់ឯងថតម្នាក់ឯងទៅចឹងវាហាងអត់ស្អាតទេអញ្ចឹងប៉ុន្តែអាចស្ដាប់បានមើលបានអឺថ្មដែលបុព្វបុរសខ្មែរយើងយកមកកសាង គឺមាន3ប្រភេទគេហៅថា អឺថ្មភក់បាទថ្មភក់ថ្មបៃក្រៀមនិងអត់ដុតចឹងខ្ញុំមិននិយាយពីសម័យនគរភ្នំទេព្រោះសម័យនគរភ្នំអឺអត់តន់រកឃើញថ្មភក់សម័យចេនឡាក៏អត់តន់រកឃើញថ្មភក់ដែរប៉ុន្តែនៅនៅចង់ឃើញមានអឺប្រាសាទខ្លះមានថ្មភក់ប៉ុន្តែអានឹងវាចុងនៃសម័យចេនឡាហើយ គេអាចរកឃើញប៉ុន្តែបើដើមដើមនៃសម័យចេនឡាហើយនឹង ចុងនគរភ្នំអត់មានទេថ្មភក់មានតែថ្មបាយក្រៀមអឺនឹងអឺអត់ដុតអានឹងតាមឯកសារដែលខ្ញុំធ្លាប់សិក្សាមកបើសិនជាមានឯកសារណាទៀតដែលថានៅសម័យនគរភ្នំហើយចិនឡាមានថ្មភក់ធ្វើប្រាសាទសូម comment នៅខាងក្រោមវីដេអូនេះ ពួកអីឯកសារដែលខ្ញុំមកឃើញ គឺតិចតួចណាអញ្ចឹងបើសិនពុកពុកម៉ែបងប្អូនមានឯកសារច្រើនជួយផ្ដល់ជាឯកសារខ្ញុំផងដើម្បីខ្ញុំដឹង ដើម្បីរៀនសិក្សាឲ្យស៊ីជម្រៅកាន់តែច្រើនឡើងច្រើនឡើងអញ្ចឹងខ្ញុំសូមនិយាយអំពី3ថ្មហ្នឹងថ្មបាយក្រៀមបាទថ្មបាយក្រៀមគឺគេយកមកធ្វើជាគ្រឹះនៃប្រាសាទឬជញ្ជាំងប្រាសាទដោយសារវាអឺជាប់បានយូរណាហើយជាប់បានយូរហើយអត់ងាយខូចថ្មថ្មដាបាទថ្មដាភាគច្រើនគេយកតែធ្វើជា ជណ្ដាទេថ្មដាដោយសារថ្មដាมันអាចយកមកឆ្លាក់បានទេវាស្រួយហើយឆ្លាក់អត់បានទេឆ្លាក់ទៅវាចាប់បែកអត់ដុតអត់ដុតប្រាសាទដែលធ្វើពីអត់ដុតភាគច្រើននៅក្នុងសម័យចិនឡាសបោនៅសម័យចិនឡាសបោមែនតែនអត់ដុតប៉ុន្តែមកដល់សម័យមហានគរមានប្រាសាទអត់ដុតដែរដូចជា ស្នាដៃរបស់ព្រះបាទហសវរ្ម័នទី1អញ្ចឹងគាត់សបោដូចប្រាសាទកវណ្ណអញ្ចឹងគឺជាអត់ដុត ក្រហមអញ្ចឹងហើយប៉ុន្តែអតីតនៅសម័យចិនឡាហើយនឹងសម័យអង្គរវាខុសគ្នាត្រង់ថានៅចិនឡាវាធំធំច្រើនវែងវែងអញ្ចឹងទៅនៅសម័យអង្គរគឺតូចតូចល្មមស្អាតព្រាបាទដូចជាប្រាសាទភ្នំជីសូរយើងនេះគឺអតីតដែរប៉ុន្តែអតីតរាងទូចទូចណាដែលកសាងដោយព្រះបាទសូរ្យវរ្ម័នទី1ហ្នឹងអត់ទូចទូចហ្នឹងហើយមកយើងមកនិយាយអំពីថ្មភក់បាទថ្មភក់គឺថ្មថ្មរឹងមិនមែនថ្មធន់ណា ពុកម៉ែបងប្អូនកុំច្រឡំថាថ្មភក់ហ្នឹងដូចភក់ហ្នឹងមែនទេគឺថ្មហ្នឹងគេរកឃើញនៅភ្នំកលែនដែលថ្មហ្នឹងមានសារៈប្រយោជន៍ថងថាអឺយកមកឆ្លាក់ជាចម្លាក់ ជាក្បាច់ជាអីគឺអត់ងាយខូចហើយអត់ស្រួយអត់ងាយបែកអញ្ចឹងមកគេយកថ្មភក់មកកសាងធ្វើជាចម្លាក់មានចម្លាក់លៀនចម្លាក់មិនលៀនអញ្ចឹងទៅអាចម្លាក់ផុសចម្លាក់អីអញ្ចឹងទៅ អូខេអឺក្នុងវីដេអូនឹងមានតែប៉ុណ្ណឹងទេអឺយើងជួបគ្នានៅវីដេអូក្រោយៗទៀតនៅតំបន់ប្រាសាទភ្នំជីសូរនេះអស់ហើយវីដេអូដែលខ្ញុំធ្វើវីដេអូក្រោយយើងទៅជួបគ្នានៅ ភ្នំដាម្ដងហ្នឹងហើយហ្នឹងហើយអរគុណច្រើន ជួយ subscribe ម្នាក់មួយម្នាក់មួយមកដោយសារ subscribe និង share ហ្នឹងគឺជាកម្លាំងចិត្តមួយដល់ខ្ញុំបាទធ្វើវីដេអូបន្តទៀតហ្នឹងហើយអូរាល់ រាល់ឯកសារនិងរាល់សំណៅឯកសារផ្សេងផ្សេងដែលខ្ញុំបាននិយាយនេះគឺខ្ញុំយោងតាមឯកសារប្រវត្តិសាស្ត្រនិងឯកសារមួយចំនួនតាក់ទងជាមួយនឹង website អឺ wiki បាទហើយនឹងឯកសារអឺតាម YouTube ដែលបងបងគាត់ជាអ្នកប្រវត្តិសាស្ត្រគាត់និយាយហ្នឹងហើយបើសិនជាខ្ញុំនិយាយទៅរាំងខុសឬក៏មិនសមជាមួយនឹងឯកសាររបស់ពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនខន្តី អភ័យទូផងព្រោះអីអឺ ការសិក្សាច្រើនមែនក៏ប៉ុន្តែវាមាន កំហុសខុសឆ្គងហើយអឺសូមពុកម៉ែបងប្អូនជួយខន្តីអភ័យទោសមកខ្ញុំផង បាទសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ